អនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនាសុខសោសង្ឃលភតិបញ្ញាការស្ដាប់ព្រះធម៌ដោយល្អរមែងបានបញ្ញាអនុមោទនានមោតាសៈភគវៈតោអរិហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវៈតោ អរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភេកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈណមត្ថោរតនតយស្សៈទូលព្រះបង្គំខ្ញុំប្រកករណាសូមអភិវន្តបន្ទុនកាយវេចាចិត្តក្រាបសំពះនមស្ការទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរត គឺមានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយ និងព្រះសង្ឃរតនៈមួយ ដែល ជារតនៈដ៏ដុងឧត្តមប្រសើរខ្ពង់ខ្ពស់ក្នុងលោក ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពកាលទាំងពួង ទូលព្រះបង្គំខ្ញុំព្រះករុណាសូមនមស្ការ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 អាត្មាភាពសូមចម្រើនពររាប់អានចំពោះលោកតាចាស់ប្រតិចាពហុសោតគ្រប់រូបដែលមានវត្តមាន អញ្ជើញចូលរួមដើម្បី ត្រង់ត្រាប់ស្ដាប់ព្រះធម៌ទេសនានាវេលាគ្រាឱកាសនេះដោយសេចក្តីជ្រះថ្លា និងការរាប់អានពីអាត្មាភាពនិងចម្រើនពរដល់លោកយាយលោកតាពុទ្ធបរិស័ទគ្រប់រូបដែលមានវត្តមានជាភ្ញៀវកិត្តិយសនិងចូលរួមស្ដាប់ពធទេសនា ត្រៀបត្រាលើកដៃប្រណម្យជ្រះថ្លាក្នុងការចូលចិត្ត ណេបណិតដើម្បីស្ដាប់ព្រះធម៌នាវេលាគ្រាឱកាសនេះសូមទទួលការរាប់អានពីអាត្មាភាពផងដែរនិងចម្រើនពរចំពោះធានាធិបតីម្ចាស់បនគ្រប់រូបដែលជាអ្នកមានចិត្តបនក្នុងការធ្វើកុសលមានបច្ច័យ4ដើម្បីជួនលោកអ្នកដ៏មានគុណនេះសូមទទួលការរាប់អាន ពេលអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌អេតោបរាំងធម្មទេសនាងទេសេសាមិបន្តបន្តចប់អំពីការតាំងបាត់នមស្ការនេះទៅតម្រូវការពេលវេលា អង្គអាត្មាភាពបានឱកាសដើម្បីសម្ដែងព្រះធម៌ទេសនា ក្នុងកម្មវិធីបុណ្យ បច្ច័យ4ជូនចំពោះឧបាសកមានម៉ើនិងឧបាសិកាឈុនអូននិងឧទ្ទិសកុសលជូនចំពោះបបការីជនក្នុងនោះមានមេដាបេដាសាច់សាលហិតមិត្តសម្លាញ់ដែលបានលះលោកនេះ ទៅកាន់លោកខាងមុខមួយអន្លើញាតក្នុងសង្សារវដ្តហើយអ្នកផ្ដាំបនទី1ឧបាសកមានម៉ើគេបនឲ្យហើយផ្ដាំខ្លួនឯងទៀតណោះនិងឧបាសិកាឈុនអូន ទី2អ្នកស្រីម៉ើហៀកលោកខៀងខឿនព្រមទាំងបុត្រ ទី3លោកម៉ៅម៉ៅអ្នកស្រីម៉ៅសុកលេនព្រមទាំងបតទី4លោកម៉ៅម៉ាញអ្នកស្រីសោឆេងលៀងព្រមទាំងបតទី5កញ្ញាម៉ៅលៀងហ៊ាន ហោហៀនដល់ហ៊ានបន្តមួយហន់អើយហ្នឹងហើយកញ្ញាម៉ៅលៀងហន់ទី6កុមារាម៉ៅបរមីនឹងឈ្មោះទាំង6ឈ្មោះនេះឬក៏6កូនអឺ5កូន រួមទាំងគ្រួសារផងនោះឈ្មោះទាំង6 អស់នេះគឺជាឈ្មោះ អ្នកម្ចាស់ផ្ដើមបនដែលធ្វើជូនចំពោះឧបាសកមានម៉ាឧបាសិកាឈុនអូន ក្នុងថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអាទិត្យ10រោចខែផលគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565 ត្រូវនឹងថ្ងៃ ទី27ខែមីនាឆ្នាំ2022នឹងនៅគេហដ្ឋានរបស់ លោកតាឧបាសកមានម៉ែនិងឧបាសិកាឈុនអូន នៅភូមិកំប៉ាលស្រះថ្មីឃុំសណ្ដែកស្រុកបាធាយខេត្តកំពង់ចាម ចឹងកម្មវិធីប៉ុននេះគឺនៅភូមិកំប៉ាលស្រះថ្មីនៅឯឃុំសណ្ដែកស្រុកបាត់ធាយខេត្តកំពង់ចាមហើយនិមន្តលោកកំពង់ស្ពឺមកទេសបាទអេមកទេសនឹងគឺមកអង្គុយចាំទេសនានឹងតាំងពីម៉ោង8ព្រឹកណាញោម ហ្នឹងហើយហេតុតែឃ្លានទេពេកម្សិលមិញដាច់យប់ម៉ោងមកដណ្ដប់យប់បានដល់វត្ត ពីទីរួមខេត្តកំពង់ឆ្នាំងនឹងហើយឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺទៀតពីកំពង់ពីពីវត្តអាត្មា ទៅទីរួមខេត្តកំពង់ស្ពឺ760គីឡូពីវត្តអាត្មាទៅទីរួមខេត្តកំពង់ឆ្នាំង700គីឡូ វែងផ្លូវនាយអាយទៀតផងហ្នឹងហើយឡើងចិត្ត300គីឡូអីដឹងហ្នឹងហើយហើយដល់ទៅពេលមកកំប៉ាល់ស្រះថ្មីនេះអត់បានវែងទេគ្រាន់តែថារៀងយឺតយូរបន្តិចព្រោះអីយើងកំណត់ថាទេសម៉ោង4អញ្ចឹងហើយមានតែទ្រាំចាំដល់ម៉ោង4ណោះ តែបានចំណេញចង្ហាន់មកពេលអត់ពិបាកចូលហាងដូចទៅក្រេដតីដតីទេហ្នឹងហើយក្រេដតីកាត់ឲ្យឆ្ងាយគឺយើងចូលហាង នឹងទទួលចង្ហាន់ហើយបើមកកំប៉ាល់មកឃុំសណ្ដែកនេះឲ្យតែមានឈ្មោះថាមកទេគឺមានកលែងសម្ចតសម្រាប់ឆាន់គឺផ្ទះផ្ទះឧបាសិកា ណាហ៊ុននិងឧបាសកណោលហ្នឹងហើយដឹងស្អីទេញោមងោលហ៎ណោលណោលអាមាស្គាល់តាហើយយាយស្និទ្ធតែរូបទេកំតែឈ្មោះមិនស្និទ្ធទេហើយកលេចមកឃើញលោកតាលោកតាសត្វសឹងតែជាអ្នកប្រាជ្ញអ្នក សម្ដីវោហាចេះចាំធរអានឹងច្រើនដល់ឡើងមកលើក្រែមិនដឹងថាត្រូវទេសធរអីទេសនាសម្រាប់អ្នកល្ងងស្រួលទេណាញោមហ្នឹងហើយទេសនាសម្រាប់អ្នក ចេះក្រៃលោមត្រូវចិត្តហ្នឹងហើយបើសិនជា ទេសនាទៅលិចលើស្មើក្រោមពុំសំពុំល្មមតោះទឹក ចិត្តអព្យាស្រ័យអីហ្នឹងក៏ភ័យទោសហើយញាតិញោមព្រោះអាត្មាមិនមែនជាព្រះអរហន្តដែលចេះចាំធរអាបានដឹងអំពីទឹកចិត្តបុគ្គលម្នាក់ម្នាក់អីអត់ទេ គឺអាត្មាពោលឡើងទៅតាម ការចេះចាំទៅតាមណាបញ្ញាហើយក៏មិនបាន ទៅ ដឹងទឹកចិត្តរបស់ញាតិញោមនឹងចូលចិត្ត ខាងអីប្រហើកកោសឡក់ជូរគ្រឿងឆាក្តៅអីហ្នឹងអត់ដឹងទេពធហ្នឹងក៏ដូចគ្នាដែរមិនដឹងថាញាតញោមពុតបរិស័ទកន្លែងនេះហ្នឹងគេពេញចិត្តធអីណោះញោមណោះហ្នឹងហើយតែបើតម្រូវចិត្តយាយក្រែងទៅលើចិត្តតា បើតម្រូវលោកអាចារ្យទៅក្រែងវាមិនត្រូវចិត្តម្ចាស់កម្មវិធីប៉ុន អញ្ចឹងមានតែយ៉ាងណាក៏យ៉ាងនឹងទៅ ទេឲ្យតែគ្រប់ម៉ោងហើយឡើងឡានត្រឡប់ទៅវិញទៅណោះហ្នឹងហើយតែគ្រាន់តែថាមុនឡើងឡានហ្នឹងគិតគូខ្ចប់វិចអីឲ្យលោកផងនឹងព្រោះលោកមកឆ្ងាយដែរមិនទៀមទាអីទេគ្រាន់តែប្រាប់ឲ្យដឹងហើយ យាយយាយថ្ងៃហ្នឹងមកច្រើនញោមពេលដែលលោកស្រុកនឹងទេមកច្រើនចឹងដែរអត់ទេហ្នឹងហើយមកច្រើនដែរណោះកុំឲ្យលោក ស្រុកយើងនឹងចំណែនអាត្មាណាហ្នឹងហើយតែអាត្មាមិនមែនមកតែចិត្តឯងទេតតែញោមនិមន្តបានអាត្មាមកហ្នឹងហើយហើយបើសិនជាញាតិញោមពុទ្ធបរិស័ទនឹងត្រេកអនិមន្តមកអាត្មាក៏ត្រេកអទេតែបើញាតិញោមពុទ្ធបរិស័ទមិន ពេញចិត្តក្នុងការនិមន្តទេអាត្មា ដេកវត្តដេកយូរយូរអត់មានអ្នកនិមន្តអត់មានញាតញោមណាស្គាល់អត់មានញាតញោមណាយកយល់អធិស្ឋ័យដេកវត្តហ្នឹងហើយដេកវត្តយូរទៅយូរទៅធំថត់ធំថត់លើសឈាមងាប់បាតតតដើរមកចឹងខ្លះចេញមកក្រៅឃើញទស្សនភាពឃើញណែឃើញស្រុកគេឃើញស្រុកឯង អភិវឌ្ឍរបៀបណាសុខទុក្ខពុទ្ធបរិស័ទយើងនឹងកុំឲ្យនៅ កវិចកវលវិលចង្ក្រានមិនជុំដូចជាអង្កែបនៅក្នុងដងពេកណោះមែនទេញាតិញោមណោះអញ្ចឹងបានមកដល់ទឹកដីរបស់ញាតិញោមនេះអាត្មាសំណាងណាមិនមែនញោមសំណាងទេអាត្មាអ្នកសំណាងដែលបានឃើញលោកយាយលោកតាជាពិសេសនឹង ធម្មាចារនៅនេះស្រាប់សុទ្ធតែជាអ្នកចេះដឹងទោះអាត្មានឹងមិនមកទេក៏មានញាតិញោមអ្នកចេះអ្នកចេះស្រាប់ តែព្រះ មានពភៈព្រះអង្គទ្រង់ប្រកាសសម្ដែងថាវិញ្ញូជន គឺជាអ្នកចេះដឹង នៅក្បែរនេបណិតនិងសັບបរោះបុគ្គលអ្នកប្រាជ្ញត្រឹមតែមួយរំពេច រមែងទទួលយកនៅរសនៃធម៌បានយ៉ាងឆាប់រហ័សដូចជាអណ្ដាតភ្លក់ដឹងនៅរសនៃសំឡបានយ៉ាងរហ័សដូចឆ្នោះដែរហ្នឹងហើយហើយប្រសិនបើបុគ្គលជាអសប្បុរសមិនត្រេកអរក្នុងធម៌មិនពេញចិត្តនៅក្នុងធម៌ទោះជាអង្គុយចិត្តបណ្ឌិតសប្បុរសឬក៏ អង្គុយចិត្តនៃព្រះសម្មាសម្ពុទ្ធក្តី អស់មួយជីវិតក៏មិនអាចដឹងនៅរសធម៌របស់សัพបរោះឬក៏ព្រះសម្មាសម្ពុទ្ធនឹងបានដែលឆាប់រហ័សបានឡើយដូចជាវែកដែលដេកត្រាំនៅក្នុងឆ្នាំងសម្លមិនដឹងរសសម្លក៏ដូចឆ្នោះដែរយ៉ាងណាជនពេលហ្នឹងមិនខុសអីពីវែកនៅក្នុងឆ្នាំងសម្លទេ នៅដេកត្រាំក្នុងឆ្នាំងសម្លគេកោគេវិតក៏មិនដឹងថាក្តៅមិនដឹងថាត្រជាក់មិនដឹងថារសជាតិសម្លផ្អែមប្រៃជូរហឹរសាបខ្វះនេះខ្វះនោះអីអត់ដឹងទេ ជនជាអសប្បរោះនឹងឯជនជាអសប្បរោះដែលមិនត្រេកអរក្នុងធរក៏នឹងមិនខុសអ្វី ពីវ័យក្នុងឆ្នាំងសម្លអញ្ចឹងដែរឬក៏ដូចជាសัตว์កង្កែបនៅក្នុងស្រះ នៅក្បែរណាផ្កាឈូកដែលមានក្លិនក្រអូបតែមិនបានត្រេកអរជាមួយ នឹងផ្កាឈូកមិនដែលបានពលត្រូវនៃក្លិននៃផ្កាឈូកនោះដូចជាមនុស្សយើង ដែល នៅក្បែរវត្តនៅក្បែរវាមិនដែល បាន ធ្វើបុណ្យធ្វើទានមិនដែលបាន ស្ដាប់ពធទេសនាមិនដែលបានរៀនធម៌បដិបត្តិមិនដឹងថា អត្ថរសខ្លឹមសារនៃព្រះធម៌មានជំរឿជ្រាវជ្រៅគួរជាទីត្រេកអរប្រតិបត្តិទៅដើម្បីកើតសេចក្តីសុខយ៉ាងណានឹងមនុស្សប្រភេទកង្កែបនឹងដូចគ្នា តែវាទីតៃផ្ទុយទៅនឹង សត្វភមរៈជាតិនៅឯដននីព្រៃភ្នំនៅទីឆ្ងាយដាច់សង្វែងអាចហោះហើរមករក នៃផ្កាបន្ទុំផ្កាឈូកដែលដេដាស់នៅក្នុងទឹកស្រះមកក្រេបលំអងដឹងក្លិននៃផ្កាឈូកនោះនឹងដោយអាស្រ័យនៃលំអងផ្កានោះសាងនៅក្បាលទឹកដើម្បីចិញ្ចឹមនៅ ផ្លិតខ្មុំរក្សានៅកូនរក្សានៅកោនោះឲ្យចម្រើន នោះយ៉ាងណាដូចជាជនសັບបរោះទោះជានៅ ទីណាកន្លែងណាគង់ស្វែងរក នៅសັບបរោះដើម្បីស្ដាប់ដើម្បីក្រេបជញ្ជក់នៅអត្ថរសខ្លឹមសារព្រះធម៌នឹងចឹងបានបុរាណលោកបានពោលថាសត្វខ្មុំចូលចិត្តកេសរមនុស្សល្អចូលចិត្តបននិងរុយចូលចិត្តលាមកមនុស្សគំរក់ចូលចិត្តអធរ មែនមិនមែនទេញាតិញោមរុយចូលចិត្តលេមួកមនុស្សគំរក់ចូលចិត្តអធររីឯសត្វខ្មុំចូលចិត្តកេសរមនុស្សល្អចូលចិត្តបន់នឹងមានអ្នកជើងឯកបែកខាងរឹងល្ងងម្លឹងគង់មិនព្រមញោមអ្នកណា មានអ្នកនេះ មានដរាបណា ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ នៅកំអាងខ្លួនឯងចេះ កំអាងខ្លួនឯងធ្លាប់មានចំណេះសិក្សារៀនសូត្រយល់ដឹងជ្រាវជ្រៅផ្លេចប្រតិបត្តិផ្លេចគោរពផ្លេចជឿស្ដាប់ទៅអ្នកដតីដោយអាងតែខ្លួនឯងនឹងគ្រប់គ្រាន់ហើយអានឹងក៏មិនអាចទទួលយកនៅពាក្យពេចឬក៏មិនទទួលយកនៅការអប់រំនោះទោះតែចេះទៅក៏ហាក់បីដូចជាតទេ វិនានឹងជាជនដែលមិនបានឲ្យតម្លៃទៅលើពាក្យពេចន៍នៃព្រះបរមសាស្តាដូចជាព្រះអរិយបុគ្គលមានអក្សសាវៈព្រះសរិបុត្រមូគលានព្រះអរិយកសបៈព្រះអនុរុទ្ធព្រះអនន្តអីសុទ្ធសឹងតែជាព្រះអរហន្តតែកំលឺនៃធម៌ណាតែងតែត្រេកអរ តែងតែជ្រះថ្លាហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទត្បិតយើងចេះដឹងក្តីក៏ប៉ុន្តែកុំមានមានអ្នកហ្នឹងកុំលើកកម្ពស់ខ្លួនឯងកាលណាដែលលើកកម្ពស់ខ្លួនឯងលោកអ្នកប្រាជ្ញលោកបានពោលថាណាមានអ្នកនេះ មានដរាបណា ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយណោះញោមណោះចឹងដូចជាថ្ងៃនេះ ចាស់ព្រឹទ្ធាចារ្យពហុសោតមកស្ដាប់ច្រើនសុទ្ធសឹងតែជាអ្នកនិងពហុសោតវិញ្ញូជនហើយចង់ដឹងនៅ ពាក្យពេចន៍របស់ លោកអ្នកសប្បរសទៅទៀតហើយអាត្មាភាពនឹងក៏មិនបាននឹងលើកខ្លួនឯងនឹងជាសប្បរសដែរក្រំតែនាំពាក្យពេចន៍របស់ លោកអ្នកសប្បរសពូលគឺព្រះសម្មាសម្ពុទ្ធដើម្បី ប្រទៀនចែកជូនញាតិញោមពុទ្ធបរិស័ទមួយអន្លើ ធានាធិបតីដែលជ្រះថ្លាជាការតបស្នងដល់ទឹកចិត្តរបស់លោកនឹងដែលធ្វើបុណ្យក្នុងថ្ងៃនេះនឹងហេតុដូច្នោះហើយសូមញាតិញោមពុទ្ធបរិស័ទមួយលើអ្នកផ្ដើមបុណ្យទាំងអស់ស្ដាប់ព្រះធម៌ដោយគោរពផ្ដាប់ស្ដាប់ព្រះធម៌ដោយសេចក្តីជ្រះថ្លា គ្រប់គ្រប់គ្នាអនុមោទនា ហ្នឹងហើយអញ្ចឹងកម្មវិធីប៉ុនហ្នឹងបច្ច័យ4มันជាការលើកទៅឲ្យប្រាសចាប្រធានបတ်ប៉ុនរបស់គេទេខ្ញុំឲ្យថាគេធ្វើប៉ុនបច្ច័យ4ឯងទៅទេសឯណែណៃទៅតឹងទាស់នៅកម្មវិធីប៉ុនកូនចៅក៏ចង់ដឹងណាស់ធ្វើក្នុងថ្ងៃនេះមានកលែង ខ្លះមួយជីវិតនឹងក៏មិនបានធ្វើជូនចំពោះ លោកឪពុកនិងអ្នកម្ដាយឬក៏លោកឪពុកអ្នកម្ដាយខ្លះឃើញកូនគេធ្វើបន់ឃើញកូនគេធ្វើចម្រើនបជនកតញ្ញូស្រោចសកន្ធវិរីមានបំណងណាស់ចង់ឲ្យកូនចៅធ្វើដោយគេ មានសេចក្តីគិតនឹកឃើញណាចង់ឲ្យកូនធ្វើនឹងទាំងដែលខ្លួនឯងនឹងមិនដែលបានជួបប្រទះរហូតដល់ស្លាប់ទៅវិញនឹងមិនបានធ្វើក៏សឹងនឹងមានដែរ មានឪពុកម្ដាយខ្លះអត់បាន មានបំណងអត់ដែលគិតផងទេក៏ប៉ុន្តែកូន គេជ្រះថ្លាធ្វើហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទកូនចៅប្រុសស្រីទាំងអស់បានធ្វើដូចជាក្នុងថ្ងៃនេះកូនលោកឧបាសកមានម៉ែឧបាសិកាឈុនអូននេះ មានភ័ព្វមានសំណាងហើយឬក៏បនកសាងពីបពេដែលជួបកូនល្អដែលជួបកូនកតញ្ញូកតវេទី នឹងបើអត់បនទេក៏មិនអាចជួបកូនកតញ្ញូកតវេទីដែរនឹងបើសិនជាខ្វះបននឹងឯងយើងក៏មិនបានទទួលការគោរពថ្វាយអង្គមបូជាបានទទួលផលតបស្នង ដូចជាក្នុងថ្ងៃនឹងដែរអញ្ចឹងយើងទាំងអស់គ្នាជាម៉ែជាឪលោកឪពុកលោកម្ដាយទាំងអស់នឹងសុទ្ធតែជាអ្នកមានបុណ្យណាបើអត់បុណ្យទេ ដឹងកូនខ្លះរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកឬក៏មានបានហើយតែមិនបាននឹកឃើញទៅដើម្បីឧបត្ថម្ភធ្វើបន់ធ្វើទានជូនលោកឪពុកអ្នកម្ដាយទេអញ្ចឹងអ្វីអ្វីទាំងអស់សុទ្ធតែប្រព្រឹត្តបានដោយបន់ដែលបានសន្សំពីខាងដើមមែនមិនមែនទេញាតិញោមអញ្ចឹងបានបច្ច័យ4ណា បច្ច័យ4ញាតញោមពុទ្ធបរិស័ទយើងធ្លាប់ប្រើហើយនឹងខោអាវក៏មានស្លៀកពាក់បាយទឹកនំចំណីត្រីសាច់ម្ហូបអាហារហ្នឹងក៏បានហូបហើយកន្លែងស្នាក់អាស្រ័យទីជ្រកក៏មានគ្រប់គ្រាន់ហើយឬក៏ថ្នាំសង្កូវឱសថជាបាលរោគជំងឺដំកាត់ ឪពុកម្ដាយខ្លះហ្នឹងក៏គ្រប់គ្រាន់ហើយកូនចៅគេ មើលថែទំនប់បំរុងអីចោះថ្ងៃនេះចាំបាច់មានទៅអីជួលតុកជួលរោងមានភ្ញៀវកិត្តិយសយាយតាអីមកច្រើនកោះកហ្នឹងចាំបាច់ធ្វើអញ្ចឹងធ្វើអីញាតិញោមថាមកតែពីចង់លើកមុខលើកមាត់ចង់បង្ហាញប្រកាសនៅគុណ របស់មេដាបៃតានឹងឲ្យរឹងរិតថាអស្ចារ្យហ្នឹងហើយហើយក៏វាផ្សាយព័ត៌មាននេះ ទៅដល់មហាជនឬក៏កូនប្រុសកូនស្រីជនដតីដតីហ្នឹងដូចជាការដាស់សតិឲ្យបានដឹងដូចជាកូនចៅក្នុងថ្ងៃនេះបានធ្វើអញ្ចឹងហ្នឹងហើយ ហើយកតបកិច្ចរបស់កូនចៅប្រុសស្រី ធ្វើនឹងវាជារៀងរាល់ថ្ងៃ ជារៀងរាល់ពេលហើយរឿងបនបច្ច័យ4ចម្រើនបជននឹងឲ្យតែចូលមកដល់ខែ1ខែ2ខែ3ចូលដល់ខែ4នេះ ទេសនាកន្លែងណាបច្ច័យ4ទេសនាកន្លែងណាចម្រើនបជនទេសនាកន្លែងណា កតញ្ញូកតវេទីអត់សូវខុសគ្នាទេវាទៅជា ប្រពៃណីឡើងវាទៅជាប្រពៃណីអញ្ចឹងប្រពៃណីដែលល្អប្រពៃណីណា ដែលនាំឲ្យចម្រើនប្រពៃណីណា ដែលនាំមកនៅ ប្រយោជន៍រក្សាទៅមិនខុសទេណាញាតិញោមណានឹងប្រពៃណីណាដែលចម្រើនដូចជាក្នុងថ្ងៃនេះបច្ច័យ4ចម្រើនបជនកម្មវិធី ណាកតញ្ញូកតវេទីហ្នឹងត្បិតថាធ្វើតតគ្នាមកក៏ពិតមែនតែមានការរៀបចំ ណាមានការរៀបចំទុកដាក់ហើយមានការដឹកនាំដោយ លោកអ្នកប្រាជ្ញអ្នកចេះអ្នកដឹងមានលោកអាចារ្យជាអធិបតីជួយដឹកនាំបញ្ញាបញ្យលទៀតយើងរឹងរឹតតែជ្រះថ្លាហើយបំពេញបនត្រូវល្អបននឹងឯងក៏ចម្រើនតាមនឹងដែរ ហ្នឹងហើយអញ្ចឹងពិធីបន់ម្រានបជនបច្ច័យ4នឹងថាយើងប្រព្រឹត្តធ្វើទៅតាម ទំនៀមទម្លាប់ប្រពៃណីឬការដឹកនាំរបស់លោកអាចារ្យពិតហើយប៉ុន្តែខាងដើមនឹងវាតលតែកូនចៅប្រុសស្រីទាំងអស់មាននៅការដឹងគុណនឹងគឺកតញ្ញូកតវេទី អង្គធัวបានដល់បញ្ញា នឹងកាលណាដែលអត់មានបញ្ញាការដឹងគុណញាណៈយល់ឃើញថាគុណរបស់លោកនឹងឯងគួរដល់ការតបស្នង នឹងគុណរបស់លោកនឹងឯងគួរដល់ការរលឹកនិងប្រតិបត្តិហើយស័កសមដែលយើង គ្រប់គ្នានឹងឯងត្រូវតែធ្វើនឹងស័កសមនឹងឯងត្រូវតែតបហើយប្រកាសនៅសេចក្តីល្អរបស់លោក នឹងអញ្ចឹងវាសំខាន់ណាស់ដែលកូនចៅប្រុសស្រី គ្រប់គ្នាចេះដឹងហ្នឹងសំខាន់តែបើកូនខ្លះមានម៉ែមានឪកើតពីម៉ែកើតពីឪដូចកូនដតីដតីទៀតដែរតែมันបានយល់ដឹងมันបានត្រេកអរដើម្បីតបស្នងសងគុណចំពោះលោកអ្នកដែលមានគុណទេ ចឹងហើយបានថ្មនឹកឃើញដល់កូនហ្នឹងនឹកឃើញខ្លួនឯងទេណាញោមមិនដឹងថាមានក្នុងក្នុងកម្ពី ឬក៏ដីកាការស្ដាប់ពីប្រធេរៈឬក៏លោកអ្នកប្រាជ្ញាចងក្រងទុកទេនឹកឃើញដល់កូនហ្នឹងមាន4យ៉ាង ណាញាតិញោម នឹងពុទ្ធសាសនា ថាមាន3មានអតិចេតបុត្រអនុចេតបុត្រអវចេតបុត្រតែដល់ពេលអាត្មាថា4លើសព្រះមួយបាត់អូចឹងចេះជាងព្រះហ៎ល្មើសពីព្រះហ៎ថាអត់ទេ ការគិតខ្លួនឯងហើយញាតញោមពុតបរិស័ទយើងហ្នឹងគិតមើលថាត្រូវឬអត់កូនទី1ហ្នឹង កូនព្រះកូនទី2ហ្នឹងកូនប្រែតកូនទី3ហ្នឹងកូនព្រាយកូនទី4នោះឯងកូនព្រៀបស្រាប់តនេះញោមកូនព្រះកូនប្រែតកូនព្រាយកូនព្រៀបចំមានកូនអញ្ចឹងដែរណោះញោមណោះ អើកូនព្រះហ្នឹងតើកូនដូចម្ដេចកូនព្រះហ្នឹងគឺកូនណាដែលខ្ពស់ជាងម៉ែជាងឪនឹងអាចដឹកនាំម៉ែឪឲ្យស្គាល់បុណ្យស្គាល់បាបស្គាល់ល្អស្គាល់អាក្រក់ដឹកនាំឧបត្ថម្ភជ្រងម្ដាយជ្រងលោកឪពុកនឹងឯងឲ្យមានសិលមានទានមានសទ្ធា មានចាកៈមានបញ្ញា ហ្នឹងឯងម៉ែឪល្ងិតល្ងងយ៉ាងណាក៏កូននឹងឯងជាយាមកូននឹងឯងពុះពៀគឺជាកូនចិត្តព្រះគឺជាកូនដែលតែងតែអនុគ្រោះតែងតែជ្រងលោកឪពុកនិងអ្នកម្ដាយឲ្យឆ្លងផុតត្រើយគឺសេចក្តីទុក្ខហ្នឹងហើយឬក៏អាចបូករួមជាមួយនឹងអនុចិត្តបុត្រគឺជាកូនដែលល្អងាយព្រានប្រដៅ កូនមានសិលធម៌មានចរិយាធម៌មានសុជីវធម៌គោរពមេត្តាបិតាស្ដាប់តាមដំបូលមានរបស់ឪពុក ស្ដាប់ ទូលមានព្រានបដាអំពីម្ដាយនិងគ្រូអាចារ្យតកូលរៀមច្បង អនុចិត្តបុតនឹងគឺជាកូនល្អមិនលំបាកទូលមានមិនលំបាកព្រានប្រដៅអត់ធ្វើឲ្យឪពុកអត់ធ្វើឲ្យម្ដាយនឹងលំបាកចិញ្ចឹម ហើយអត់ធ្វើឲ្យឪពុកម្ដាយនឹងលំបាកចិត្តទេនឹងកូនព្រះណាញោមណាហ្នឹងហើយគឺជានិស័យដែលបានសន្សំមកហ្នឹងឯងគឺល្អមានក្របពូជល្អនៅក្នុងចិត្តសន្តានហើយស្រេចតែបើចំពោះកូនប្រែតណាញោម ញោមកូនប្រែតហ្នឹងកូនដូចគេដូចឯងដែរមានក្បាលមួយមានដៃពីរមានជើង ពីរខ្លួនប្រានមកមនុស្សទាំងមូលអឺអ្នកអឺអ្នកយាយនឹងមាន ខ្លួនអវយវៈនឹងមកជាមនុស្សទាំងមូលតែចិត្តសន្តានដូចប្រែតនឹងហើយសัตว์ប្រែតនឹងអាក្រក់ស្រេកលៀន នឹងហើយមិនដឹងល្អអាក្រក់អីទេ ប្រែត នៅក្នុងទីនេះសំដៅទៅលើកូនចិត្តប្រែត ស្រេកឃ្លានតែពីម៉ែតែពីឪអត់ខ្វល់ថាម៉ែឪលំបាកអត់ខ្វល់ថាម៉ែឪក្រ អត់ខ្វល់ថាម៉ែឪនឹងឯងមានទុកមានលំបាកជំពាក់គេអីប៉ុណ្ណាអស់ស្អីមានអីឈឺថ្កាត់យប់ប្រលប់ កូននោះអត់គិតទេគិតតែពីរឿងឃ្លានគិតតែពីរឿងបើកជញ្ជក់ញើសឈាមម៉ែតាំងពីនៅនៅក្មេងរហូតដល់មានកិច្ចការងារធ្វើ មានប្រពន្ធប្តីចែកផ្ទះចែកសម្បែងចែកដីចែកធ្លីអនុបំផ្លាញអាលាយអស់ញោមហើយមកតាមជញ្ជក់ញើសឈាមម៉ែញើសឈាមឪតទៅទៀត ហ្នឹងហើយខែប៉ុនខែទៀនមិនដែលបានជូនលុយឪពុកម្ដាយឲ្យធ្វើប៉ុនធ្វើទៀនមិនដែលទិញនំចំណីត្រីសាច់មិនដែលទិញទិញកាទៀវបបឬក៏មិនដែលមកដាំបាយស្លស្លុកជូនម្ដាយជូនឪពុកដើរកាត់មុខនឹងមានរបស់ឆ្ងាញ់វាលួចស៊ីពីអ្នកប្តីប្រពន្ធអត់គិតម៉ែអត់គិតឪទេ តែដល់ពេលអត់បាន100ម៉ែបាន100ឪ សំបីតាផ្ទះវាអត់បាយកកក៏មករម៉ែមករឪដែរណាញោមអាហ្នឹងចង់និយាយថាកូនប្រែតអញ្ចឹងហ្នឹងហ่ะបើថាខែប៉ុនខែទៀនម៉ែឪជំរុញឲ្យទៅវត្តទៅវាឲ្យចេះធ្វើប៉ុនធ្វើទៀនថាអត់លុយទេតាមួយកេះពីរកេះបីកេះបួនកេះមិត្តភ័ក្ដិលិចកាត់ជើងត្បូងអត់ចេះខ្វះទេ សុខចិត្តជឿគេជពាក់គេក៏ដើម្បីមិត្តភ័ក្តិបាន តែបើថាទៅធ្វើបន់អត់លុយទេគ្រាន់ណាគ្រាន់ណាអត់លុយទេខ្ញុំនោះចាំដល់អាពីលមានលុយហ្មងធ្វើបន់អាធំមួយត្មងញោមអើយហ្នឹងហើយអញ្ចឹងកូនប្រែតនឹងគិតផ្សេងអញ្ចឹងទៅហ្នឹងហើយបើថាផ្ទះម៉ែផ្ទះឪ ណាមានអីមានសក្រីជីបោចឲ្យទាំងរឹសបេះឲ្យទាំងដើមអញ្ចឹងមកថាមានមន់ចំផងនោះទោះតែក្រាបពងក៏វាស៊ីកើតដែរណាញោមញោមអើយមិនថាកូនអ្នកស្រុកនេះទេអាត្មាថាកូនស្រុកយៈនោះទេហ្នឹងហើយមេមន់ក្រាបសំបុកក៏ស៊ីបានអាឆ្កែចាំផ្ទះដែលព្រុសផ្អើល នឹងហើយអ្នកយប់ណៈប្រលប់ការពីឪពុកម្ដាយនោះក៏នោះលបលបម៉ែមនៅក៏វាយស៊ីដែរណាញោមហ្នឹងកូនប្រែតណាញោមណាប្រភេទកូនប្រែតមានន័យថាស្រេកឃ្លានបើជញ្ជក់ញើសឈាមបំផ្លាញខ្ទេចបំផ្លាញខ្ទីអស់ទ្រព្យអស់សម្បត្តិរបស់ឪពុករបស់ម៉ែមិនដែលដឹងពីសុខទុក្ខការរស់នៅ មិនដែលចេះឧបត្ថម្ភ ដឹងតែពីខាងបាន ដឹងតែពីខាងយក ដឹងតែពីខាងសុំ តែការឧបត្ថម្ភគឺគ្មានទេតើនេះអ្នកអឺអ្នកតើនេះនឹងឯកូនប្រែតណាអូនឹងកូនប្រែតមួយទៀតនឹងគឺកូនព្រាយកូនព្រាយនឹងគឺតែងតែលងម៉ែតែងតែលងឪឲ្យគាត់ភ័យយប់ភ័យថ្ងៃ ឲ្យគាត់នឹងឯងព្រួយបារម្ភយប់ព្រួយបារម្ភថ្ងៃមិនឲ្យគាត់ដេកលក់មិនឲ្យគាត់ពិសាបាននាំទុកនាំលំបាកនាំសេចក្តីព្រួយឲ្យម៉ែឪធ្វើការមិនសូវបានលុយធ្វើការមិនសូវបាន ណាត្រាប់ធនធានអីចូលផ្ទះទេ តែបាទរឿងបំផ្លាញហ្នឹងគឺប៉កែណាញោមណា ចេញដើរទៅណាបាត់ពីផ្ទះម៉ែឪភ័យ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 ឥឡូវពិចារណាមើលញោមហ្នឹងហើយឯកូនព្រួយតូចអាកូនតូចយើងព្រួយតូចល្មមឯងនៅតូចណាញោមណោះធម្មតាក្មេងនៅតូចវារពឹសវាខូចវាធ្វើຕົកអានឹងសញ្ជាតិរបស់ក្មេងហើយដល់ទៅពេលកូនធំនេះយើង ព្រួយកាន់តែខ្លាំងខ្លាចកូននឹងមិនចូលសាលា ខ្លាចកូននឹងឯងមិនមានចំណេះវិជ្ជាខ្លាចកូននឹងឯងមិនមានអនាគតល្អខ្លាចកូននឹងឯងក្ររស់មិនចោះសំរងរស់មិនច្រឡំនឹងគេឲ្យស្របទៅក្នុងសង្គមម៉ែកិតក្រៅក្នុងកាយស្រូវកាយចំបើងខំកិតគូណាស់តែសេចក្តីសង្ឃឹមរបស់លោកបានត្រឹមខកចិត្តកូនគាត់ធំពិតធំឥតកោះប្រើយកូនខ្ញុំធំហួស លុបខ្ញុំអស់ហើយអោម្ចាស់ថ្លៃហើយធំហួសពឹងបាននឹងឲ្យមិនបាច់ពឹងទេញោមចេញបាត់ពីផ្ទះប្រលប់បានចូល ចេញពីផ្ទះបាត់ព្រលឹមបានប្រលប់បានចូលណែញាតិញោមពុទ្ធបរិស័ទពេលដែលកូនចេញទៅហើយយើងដឹងអតច្ចរិកកូនយើងផងព្រួយ ឬក៏មិនព្រួយញោម ទាញម៉ូតូប្រែនបាត់បាត់ទៅបើកូនមានការងារល្អយើងដឹងថាវាទៅធ្វើនេះយើងដឹងថាវាទៅធ្វើនោះយើងអត់ព្រួយបារម្ភទេ តែបើកូនដែលមានអតចរិតឧបនិស្ស័យខូចហើយណាញោមចេញទៅនិយាយហីតានេះ ចេះតែកេះគ្នាហើយតាអើយតាមិនមកទេកូនយើងទៅទៀតណោះទៅទៀតហើយឯងក៏មិនខាត់ព្រោះអាណាហ៊ានខាត់វាអានោះតែខាត់វាបោកម៉ូតូឯងខ្ទេចឥឡូវហ្នឹងមែនទេញោម តែផត់ច្រើនហ្នឹងវាសម្លក់ដាក់ឯងភ្នែកវាក្រហមដូចអូនអញ្ចឹងអានោះវាយមិនស្គាល់ម៉ែឡោណាឃើញទេហ្នឹងកូនព្រាយវាឡងយើងអញ្ចឹងមិនឡងទាំងញើតាញោមទេ ជាឪពុកជាម្ដាយឡងទាំងអ្នកដតីទៀតឡងទាំងឆ្កែអ្នកត្រកទៀតមិនបានដេកបានពួនអីទេឲ្យងោងងោពេញភូមិហ្នឹងឯងណោះញោមណោះ ម៉ូតូវាលន់ឲ្យងោងាប់ងាប់ងាប់ពេញភូមិមែនទេហ្នឹងហើយដីក្រហមក្នុងដីល្អិលដូច យើងកំប៉ាល់ស្រះថ្មីនេះផងខែភ្លៀងល្អិលប្រោកចូលដៅធ្លាក់សុបប្រែតប្រែតប្រែតប្រែតប្រែតវិលកង់នោះនោះហ្នឹងហើយអញ្ចឹងញាតិញោមពិចារណាមើលថា តូនរបៀបហ្នឹងណាធ្វើឲ្យយើងភ័យធ្វើឲ្យយើងនឹងបារម្ភតែគ្រាន់មានកតញ្ញុមួយដែរវាឧស្សាហ៍នាំយើងឲ្យស្គាល់ប៉ោះបលីណាញោមណាវានាំឲ្យយើងស្គាល់មេឃុំនាំឲ្យយើងស្គាល់មេភូមិនាំឲ្យយើងនឹងស្គាល់អត្តកាអឺអានេះមានមុខមានមាត់ណាញោមញោមអើយកូនអ្នកស្រុកយៈនោះទេមិនមែនអ្នកកប៉ាល់ថ្មីនេះទេណា ចឹងបានចម្រើនពោញាតញោមពុតបរិស័ទកូនអញ្ចឹងអញ្ចឹងយើងខ្លាចឬក៏មិនខ្លាចញោមញោមអើយធ្វើការមិនបានលុយកហីចោះកុំតែកូនប្រុសនៅតែប្រឹងឆ្លៀតយកម៉ូតូជិះដើរយប់អាត្រៀតជឿសង្កេទៀតទុកឲ្យម៉ែសង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 ម៉ូតូអាស៊ីនស៊ីនគ្រឿងបន្លាស់ល្អល្អមកពីស្រុកចត់មកពីស្រុកជប៉ុនដល់ទៅពេលអានោះអត់លុយទិញស្រាផឹកអត់លុយដកមេប្រចាំអាស៊ីនស៊ីនហ្នឹងយកអាយអាយឲ្យគេថែមលុយអានោះយកលុយផឹកតិចណាញោមណោះហ្នឹងហើយអញ្ចឹងបានថាដូស៊ីននឹងចិត្តយុវវ័យសបាយនឹងលេងឆ្លក់នឹងបាត់ភ្លេងរំភើបញាប់ញ័រ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 ទៅបឃើញមុខកូនត្រឡប់ចូលផ្ទះពេលកូនចូលផ្ទះម៉ែបានធូរចិត្តលហែលហើយឈប់គិតបានស្បើយស្រឡះបាត់កូនមួយយប់ភ័យព្រួយខ្លាំងណាស់បន់ព្រះជាម្ចាស់តាមថែរសាកូនអូបាត់មកយប់ហើយនឹងយុវិថាភ័យនិយាយពីថាបារម្ភណាស់គ្រាន់តែលឺម៉ូតូកូនប្រែនប្រែនមកចូលផ្ទះបានធ្វើសងំបន្តិចទៅចាំស្ដាប់ដំណឹងកូនណោ ហ្នឹងហើយស្ដាប់មើលថាបាយអញខំគ្របទុកឲ្យនឹងកូនវាទៅហូបអត់ណណាតាអើយមើលកូនបន្តិចមកវាអានឹងកុំទៅមើលវាវាពងដាក់មកពីដើមមកពីអីទៅសួរទៅនាំច្រើនបវរវាកង្វែងឆ្នាំងឯងចោលឥឡូវហ่าអត់ហ៊ានចុះទៅអើតមើលទៀតញោមអើយណាហ្នឹងឯងកូនរបៀបហ្នឹងហ្នឹងគឺជាខ្មោចគឺជាព្រាយមកកើតជាមួយយើងណាញោមណាហ្នឹងហ្នឹងកូនខ្មោចកូនព្រាយនេះកូនព្រាយហ្នឹងគឺកូនដែលគួរឲ្យខ្លាច ណាញាតិញោមណាហ្នឹងហើយតែក្រន្តថានឹងជាប៉ុនអានេះជាបាបកម្មរបស់លោកឪពុកអ្នកបដាយដែរពីជាតិមុនមិនដឹងថាយើងធ្វើទោសអ្វីមិនដឹងថាយើងធ្វើបាបកម្មអ្វីខ្លះបានជាមួយជួបកូនអញ្ចឹងអញ្ចឹងនេះកូនព្រាយណាហើយដល់ទៅពេលកូនមួយទៀតកូនព្រៀបញោមអើយដល់កូនព្រៀបណា ណាកូនព្រះកូនប្រែតកូនព្រាយបាន3ហើយចោះកូនព្រាបនឹងអាម៉េចមិនវិញទៅកូនព្រាបនឹងកូនព្រាបនឹងដោយបុរាណលោកថាព្រាបណាធ្ងោព្រាបនឹងថត់ណាញោមណោហ្នឹងហើយមានផ្ទះសំបែងផ្ទះធំធំមានម៉ូតូទំនើបមានឡានទំនើបជិះលុយដុល្លារហ្នឹងហើយចាយវាយហឺហាជាមួយប្រពន្ធប្តីកូន អូអត់ចេះខ្វះទេតែ កំបាច់តែឃើញម៉ែឪទៅដល់ហ្នឹងឯនោះត្អូញអូយត្អូញក្រអូយក្រហ្នឹងឯងត្អូញណាស់ម៉ែអើយអើយមករកអីហ្នឹងនឹងកំបាច់ហាមអើយម៉ែមិនបាច់ហាមាត់ទេខ្ញុំនោះអាលីងឥឡូវនោះមិនបាច់ទេមិនតាន់ហាមាត់មិនតាន់និយាយផងចេញមកបារម្ភបាត់ណាម៉ែអើយកុំមកសូវអាសាមកពេកកុំ នឹងអាសាអើតពេកក្រែងចិត្តកូនប្រសាមកឯងផងឥឡូវនឹងកំពុងតែប្របាឥឡូវនឹងកំពុងតែតល់ខ្វះមុខខ្វះក្រោយម៉ែអើយហ្នឹងហើយក៏ប៉ុន្តែមិនបាច់ឃើញភ្ញៀវគេទ្រង់មានទ្រង់បានមិត្តភ័ក្តិទ្រង់ហឺហាបន្តិច គេជិះឡានមកគេជិះម៉ូតូទំនើបមកស្លៀកពាក់ទ្រង់ស្អាតបន្តិចហ្នឹងរាក់តាក់គេនោះជាងម៉ែជាងឪទៅទៀត ណាបើថាម៉ែឪសឹងហៅឲ្យអង្គុយមិនសឹងទទួលទឹកផងតែបើថាមិត្តភ័ក្ដិបនភឿនេះមកមកមកអង្គុយលេងសិនដេកមួយដេកមួយយប់ពីរយប់ក៏បានដែរចង់ហូបអីត្រូវការអីក៏បានដែរតែខ្ញុំអត់ចេះខ្វះទេអ្នកអើយហ្នឹងហើយបើថា ជាមួយ មិត្តភ័ក្ដិបនភឿនវិញនេះពីតាសម្បូរតែជាមួយម៉ែជាមួយឪនឹងធ្ងោឲ្យម៉ែឪអាណិតធ្ងោឲ្យម៉ែឪនឹងឯងជួយ ហ្នឹងឯងកូនម៉ាក់ម៉ាក់អញ្ចឹងយ៉ាងតែយើងពឹងបានទេញោមហ្នឹងឯងពឹងបានទេកូនព្រៀបកូនណាសัตว์ហ្នឹងនោះព្រោះសัตว์វាមានសញ្ញាឯណាហ្នឹងឯងមានធម្មសញ្ញា ដឹងខុសដឹងត្រូវដឹងគុណដឹងទោសអីដែលតែឃើញដឹងថាត្អូនពិបាករហូតក្ររហូតហ្នឹងហ្នឹងឯងតែគេចំពោះការចាយវាយណែ អញ្ចឹងបានបុរាណលោកបានពោលថា ទឹកលិចចុងឫស្សីត្រីក្រៀមស្រកាទឹកលិចចុងស្លាកពើហើគោកណាញោមស្លាប់លឺដែរពេលហ្នឹងស្លាប់លឺណោះហ្នឹងហ่ะលោកស្រុកហ្នឹងទេសតញឹកទេ ទឹកលិចចុងឫស្សីត្រីក្រៀមស្រកាកូនខ្លះមានទ្រព្យមាន សម្បត្តិមានលុយចាយ នឹងឯងគឺថាមិនចេះខ្វះទេសម្រាប់ខ្លួនឯងគ្រួសារខ្លួនឯងកូនប្រពន្ធប្តីខ្លួនឯងចូលហាងទំនើប ចំណីអាហារឆ្ងាញ់ឆ្ងាញ់ស្លៀកពាក់ល្អផ្ទះសម្បែងនៅល្អក៏ប៉ុន្តែឲ្យម៉ែឪនេះចាស់ក្រៀមស្វិតស្រពូនស្ងួតស្រកាអត់មានអ្វីបរិភោគធ្វើឲ្យគាត់ទុកលំបាកយ៉ាងណាក៏មិនខ្វល់ នឹងឲ្យគាត់សុខទុកយ៉ាងណាមានចំណីអាហារការស្លៀកពាក់កន្លែងដេកពួនស្នាក់អាស្រ័យមិនដឹងថាគាត់សុខឬក៏ទុកយ៉ាងណាក៏មិនខ្វល់អនុខ្វល់ហៀហោពោពះតែពីរឿងគ្រួសារកូនប្តី ប្រពន្ធខ្លួនឯងហ្នឹងហើយអាហ្នឹងហើយដែលលោកថាទឹកលិចចុងរស័យត្រីក្រៀមស្រកានោះឥឡូវយើង លើកជាតថភាពបច្ចុប្បន្នណាបច្ចុប្បន្នហ្នឹងញាតិញោមពិចារណាមើលទៅ បើស្រុកនេះអាត្មាមិនដឹងទេតែបើស្រុកអាត្មាមកអាចដឹងច្រើនមិនមែនដើរមើលតាមផ្ទះទេណាញោមក៏ប៉ុន្តែវារូបភាពវានៅស្ដែងស្ដែងនៅមុខអញ្ចឹងហ៊ានចាយលុយទៅលើរឿងអត្តប្រយោជន៍ច្រើនណាស់នៅនឹងមានអ្នករោងចក្រឯងញោមមានអ្នកធ្វើរោងចក្រអត់ទេមានណោះហ្នឹងឥឡូវអត់សូវនិយាយស្រីស្រីលើកទុកម្ដុំសិន លើកប្រុសប្រុសមកមុន តែមិនមែនឲ្យស្រីរួចខ្លួនទេណាហ្នឹងហើយលើកប្រុសប្រុសមកមុនហ្នឹងហើយជាមួយម៉ែជាមួយឪមិនសូវមានបានប្រមាណទេលេះតែធ្វើ ការមួយខែមួយខែខនតែបង់ធនា គារមួយខែមួយខែខនបង់មលុះឡានមួយខែមួយខែខនតែបង់លុយខ្ចីមកធ្វើផ្ទះក៏ប៉ុន្តែនេះក្នុងមួយខែមាន4អាទិត្យ ញោមអើយក្នុងមួយខែមាន4អាទិត្យក្នុងមួយអាទិត្យអាចលៃអស់100000ដើម្បីផឹកស្រាមកកេះម៉ានញោមខឹងកុកខឹងនោះមិនមែនគេមុនទេសរាល់ថ្ងៃទេហ្នឹងហើយមកកេះប្រមាណញោមស្រាម៉ាន50000ណោះហើយចប់2កេះរបស់ម៉ានមិនដែលណាគេផឹកមកកេះឆ្អែតទេតោះ2កេះ ងួតឯគុណអត់ធ្លាប់ទេក៏ប៉ុន្តែគ្រាន់តែយើងស្មានមើលទៅណាឥឡូវអាត្មានិយាយឲ្យតូចបានណាក្នុងមួយសប្តាហ៍មានតែថ្ងៃអាទិត្យតែមួយឯងមួយអាទិត្យមាន7ថ្ងៃតែក្នុងមួយថ្ងៃជាថ្ងៃអាទិត្យសម្រាប់ឈប់សម្រាកតែតែឈប់សម្រាកហើយអត់ដែលទំនេរទេមកតែជួបមិត្តភ័ក្តិអាលិចអាកាតអាជើងអាត្បូងអាឆ្ងាយអាចិត្តមកជួបជុំគ្នាក្នុងមួយថ្ងៃហ្នឹងដាក់មួយកេះ សំជាមួយសាច់ខ្លែមអីនាយអាយទៅអស់100000នឹងគិតថាតូចចោះណោះញោមណោះគិតតែថ្ងៃអាទិត្យទេអស់100000ចុះអាទិត្យក្រោយដាក់100000ទៀតទៅអស់20អាទិត្យក្រោយដាក់100000ទៀតអស់30ហ៎ដល់ទៅពេលអាទិត្យក្រោយដាក់មួយទៀតគ្រប់មួយខែពេញ104ដងអស់ម៉ានញោមអស់100ដុល្លារបាត់ ញោមនឹងអត់គិតអាស៊ីប្រចាំថ្ងៃអត់អត់គិតអាទទួលទានប្រចាំថ្ងៃចាក់សាំងម៉ូតូឬក៏អត់តាន់គិតឡានឈ្នួលអីផងទេនោះអស់100ដុល្លារបាត់ណាញោមណោដល់ពេលម៉ែណាកូនណាអញគិតថាកាន់អង្គគេមួយអង្គសាដកមកកញ្ចប់ណាកូនគ្មានលុយទេម៉ែចាំចិត្តចូលឆ្នាំត្មងទៅ អើឥឡូវបាទឥឡូវអត់ក៏អត់ចុះអញចង់សុំឲ្យលុយថ្លៃដោះគោណាអញលក់ស្រូវដែលទិញទិញទៅដោះគោឲ្យកូនឯងចៅខ្លួនឯងសោះម៉ែគិតអីគិតម៉េះទេអាខែមុនខ្ញុំឲ្យដែរសោះឃើញទេតែយើងមើលហ្នឹងហ្នឹងគិតពីរឿងអត់ប្រយោជន៍ណាញោមហ្នឹងហើយហ្នឹងគ្រាន់តែ ការជួបជុំចាយវាយទៅលើអត់ប្រយោជន៍អស់100ដុល្លារទៅហើយហ្នឹងហើយអាអស់100ដុល្លារមិនសូវគិតទេដល់ទៅពេលមកដណ្ដើមគ្នាដណ្ដើមសំបកកប៉ុងទឹកលក់អេតចាយណាញោមហើយញោមមួយពិចារណា ផងទៅដឹង ថាអាត្មាកំណត់ចាក់ស្មុកក៏ថាទៅថាអាត្មាលងលងិតលងងគិតមិនបានឆ្ងាយក៏ថាតែចោះហ្នឹងហើយស្រាបៀមកកំប៉ុង2000ជាង ហើយបើនិយាយពីអិតវិញបានប្រមាណដុំមកញោមមកអិតហើយញោមបើអិតវិញបានប្រមាណដុំណោះ2000រៀលណោះបាន10ដុំមកញោមហើយចាប់បើអស់20000នៅ20000នោះបាន100ដុំបាត់ណាអស់20000នៅ2000ដុំបាត់ណាធ្វើប្រគុណបានមួយឲ្យម៉ែឪណោះមិនសមមិនសមមិនសមបានតែ10000ដុំមកធ្វើផ្ទះទៀមមកគាត់មួយដាក់ម៉ាស៊ីនត្រជាក់កង្ហល់ក៏បានដែរ មិនបានដាក់ក្រេល្អដាក់តពូកមួយកង្ហាល់ហាត់ថារីមួយហ្នឹងអូម៉ែឪលោតគូតមិនបាច់ទៅបានមាសបានប្រាក់កែវកងពិទូសរការតលាក់លុយ1000ដុល្លារឲ្យគាត់ទេបានតែប៉ុណ្្នឹងស្លាប់បិទភ្នែកចិត្តឲ្យណោះញោមណោះតែមិនអញ្ចឹងទេញោមហ្នឹងហើយឥឡូវស្លេះប៉ុណ្ណឹងចុះកុំឲ្យប្រុសប្រុសវាខឹងយើងងាកទៅរកស្រីស្រីម្ដង នឹងកុំឲ្យស្រីស្រីចំណែនប្រុសប្រុសថាដូចគុណនិយាយតែប្រុសអត់និយាយស្រីផងស្រីស្រីក៏ចឹងដែរហ្នឹងហើយចាយវាទៅលើអត់ប្រយោជន៍មានច្រើន តែយើងថាអត់ប្រយោជន៍ទៅបើគេសកេសកៈលខិលខៈមើលទៅវាមិនសមក៏មិនកើតណោះ តែគាត់ថាបើយើងគិតទៅវាអត់ប្រយោជន៍មែនម៉ែឪសុំ5000ទិញមលូទិញណាថ្នាំចុកទៅវត្តទៅវា ហ្នឹងហើយទិញតំណប់ជើងថ្មីសិតតអត់ទេតែបើថាទៅស៊ីកា ទៅញ៉ាំអឺអាហ្នឹងថាញ៉ាំមិនសូវបរោះស្រុកអាត្មាគេថាស៊ីកាណាញោមណាណាបើថាទៅស៊ីកាវិញហ្នឹងអត់តាន់ទៅស៊ីកាទេ ចំណាយលុយទៅលើធ្វើសក់អស់ម៉ានញោមស្រុកហ្នឹងមិនដឹងអស់ម៉ានទេស្រុកអាត្មា730000 គាត់ធ្វើសក់អានឹងរៀងស្អាតបន្តិចណាបាទសាមញ្ញសាមញ្ញអត់អូសអត់អ៊ុតអត់ដាក់ទឹកថ្នាំអីទេអស់ចិត្ត30000នឹងគាត់ធ្វើសក់ណាញោមហ៎នៅផាត់មុខបន្តិចទៀតនឹងគ្រាន់តែសពតាផាត់មុខលាបក្រែមថែមម្សៅទៅសេងចាំប៉ុណ្ណឹងអត់ចេះធ្វើខ្លួនឯងទៅជួលគេអស់20000ទៀតនឹងអស់20000ទៀតខ្ញុំមើលមើល ឥឡូវគិតថាសក់ក្បាល20000ម្សៅ20000ផាត់មុខនឹងអស់40000បាត់ហើយនៅអីទៀតនៅជួលខោអាវគេស្លៀកទៅស៊ីកាហ្នឹងហើយបាទមិត្តជុំវាមិនសូវសមទេអា10រៀលមើលទៅសាមញ្ញណាវាមិនចោះគេទេដាក់អា20រៀលត្មងឲ្យវាស្អាតស៊ីកាម្ដង20រៀលហើយនឹង10រៀលវា30រៀលបាត់ណាញោមណោ ហ៎ដល់ជាពាក់ចំណងដៃគេម៉ានតែ50000ហ្នឹងហើយតែ50000សោះទៅស៊ីកាអស់30រៀល120,000សរុបទៅអស់170,000យូមួយមួយផ្លេតហ្នឹងខាតនោះខាតហើយដល់ទៅពេលទៅស៊ីឲ្យច្បាច់ច្បាច់ខ្លាចជ្រះក្រេមនោះអីមើលមានបានអីហ៎ ចឹងបានថានេះយើងហ៊ានចំណាយ ទៅលើ ការងារឥតប្រយោជន៍ហើយម៉ែឪរស់សឹកតក្រត្អូញយត្អូញហ្នឹងហើយអញ្ចឹងបានថាកូនខ្លះគិតតែពីរឿងមុខមាត់គិតតែយោះឲ្យស័កសមឲ្យសបោសបាយតែខ្លួនឯងឲ្យខ្ពង់ខ្ពស់ឲ្យលិចហួសតែខ្លួនឯងតែម៉ែឪទុកម៉ែឪលំបាកក្រៀមស្វិតអត់ចំណីអាហារអត់មានទីដេក ត្រឹមត្រូវ ពេលឈឺថ្កាត់មួយអាទិត្យបាត់ឈឹងគ្មានកូនណាមកអើតចម្រើនពរជម្រាបជូនយាយតាហើយបើថាឈឺមួយអាទិត្យកូនគេមិនអើទេមិនបាច់រស់ទេបើមួយអាទិត្យអើតអើតផងហ្នឹងយើងពឹងអីណាញោមណោះមិនបាច់រស់ទេលោតពីលើផ្ទះថ្មងមកតិចធ្វើមែននិយាយលេងទេណាញោមចង់បើម៉ែបើឪឈឺថ្កាត់នេះ យើងមិនដាក់វេនគ្នាមកអើតម៉ែមកអើតឪតែបើថាឈឺ7ថ្ងៃអីហើយកូនគេអត់អើតហើយយើងចំណាំទុកទៅណាញោមណាមិនបាច់គិតអារឿងស្រែនៅសល់អាគូនៅសល់ឯងនិយាយឲ្យចឹងល្មងនិយាយឲ្យអាក្រក់ស្ដាប់បន្តិចលក់ឲ្យខ្ទេចទៅញោម75អីហើយ80ទៅហើយមិនបាច់ទុកទេដីហ្នឹងនោះហ្នឹងហើយតែថាបើផ្ទះនៅផ្ទះនៅហ្នឹងណាមកថែនឹងយកទៅ ណាញោមណាហ្នឹងហើយអាកៅនៅតិចខ្សែកនជៀនអីនៅហ្នឹងមិនបាច់ទុកទេញោមលក់ឲ្យខ្ទេចពីអ្នកយាយតា តែកុំតាមអាត្មាណាញោមបាទផនប្រាប់ទេ តែបើថាកូនគេកើតកូនគេល្អទេទុកលួងលួងគេទៅគាត់តែគេឃើញគេសង្ឃឹមថាថែម៉ែថែឪគេលោកបានខ្លះវាអញ្ចឹងហើយធម្មតាអ្នកណាមើលថែ ខូចពេលខូចវេលាគេ ខាតពេលវេលាគេរកស៊ីអញ្ចឹងគេមកថែយើងក្រែងលោកបាន ខ្លះណាញោមណោះចឹងចម្រើនពរថាកុំមើលរំលងម៉ែឪទុកឲ្យគាត់ក្រៀមស្វិតហើយយកសັດធាតមកជំនួសគុណម៉ែគុណឪនោះកលែងខ្លះគូក្រាន់បើ ជាងម៉ែជាងឪជ្រូកក្រាន់បើជាងម៉ែជាងឪមន់ក្រាន់បើជាងម៉ែជាងឪហេតុអីអាត្មាថាអញ្ចឹងហេឮលោកទេសថាម៉ែឪមានគុណ មានគុណពិសេសគួរដល់ការគោរពថ្វាយអង្គមបូជាពីកូនប្រុសពីកូនស្រីហើយចោះដៃគុណសុទ្ធរ៉េតមិនមកខុសគេថាម៉ែឪនេះអន់ជាងគោអន់ជាងជ្រូកអន់ជាងមាន់អញ្ចឹងអន់នេះចេះទេញោមកលែងខ្លះណាហ្នឹងហើយកលែងខ្លះគេចេញបាត់ពីផ្ទះទៅគេតែងតែ ផ្ដាំប្រពន្ធផ្ដាំកូនគេណាឯងអើយឯងណាមីមេយើងណា ឥឡូវដូចរៀងស្គមអត់មានអាណាដងទឹកលៀងឲ្យវាអត់មានអាណាដាក់ចំបើងអត់មានអាណារកស្មៅរកអីឲ្យវាទេមកទៅបានវិមេឥឡូវស្គមអើយស្គមឥឡូវនេះអញចេញទៅបាត់ណាឯងត្រូវមើលកូនប្រុសមើលកូនស្រីយើងឲ្យវាណាមើលគូដាក់ចំបើងឲ្យវារែកទឹកឲ្យវាយកវាទៅលៀងទឹក ហើយវាមានសាច់មានឈាមហើយជ្រូកមើលដាក់បាយដាក់ទឹកឲ្យវាផងហើយបើវាអត់ស៊ីបាយតាមពេទ្យចាក់ថ្នាំណាមន់ឯនឹងព្រលឹមឡើងអាសាបាយអង្គបាយចំណីឲ្យវាណែគេគេផ្ដាំណាគេផ្ដាំសពគ្រប់តែមានអាណាផ្ដាំថាឯងអើយឯងម៉ែឥឡូវចាស់ឪឥឡូវចាស់ឪឥឡូវឈឺច្រើនអឺច្រើនមើលអានេះអំពេញហ្មិចម៉ែឥឡូវឈឺច្រើននេះភាសានេះអំពេញហ្នឹង អាភាសាអ្នកកំពុងស្មើម៉ែឥឡូវឈឺច្រើនណាស់អូឥឡូវឈឺច្រើនណាស់ស្គមណាស់មិនអត់មានណាខ្វល់ខ្វាយបាយទឹកនឹកសម្លៀកបំពាក់រែកទឹកអីជូនគាត់ទេបានធ្វើឲ្យគាត់នឹងក្រៀមស្វិតស្គមឥឡូវកូនឯងឥឡូវឯងជួយដាស់តឿនកូនឲ្យមើលរែកទឹកដាំបាយស្លោស្លុកគក់សម្លៀកបំពាក់ជូនម៉ែជូនឪយើងផងគាត់ចាស់ហើយគាត់រស់បានប្រមាណទៀត ណាត្រូវមើលថែគាត់ឲ្យហើយណាម៉ែឪនៅរស់ខំប្រឹងខំប្រែងអត់មានណាចេញពីផ្ទះចេះផ្ដាំប្រពន្ធផ្ដាំកូន ទេជឿអាត្មារើមិនថាស្រុកអាត្មាស្រុកនេះក៏អញ្ចឹងដែរណាញោមណាប៉ិតអីប៉ិតអអ្នកណាប៉ិតណាកន្លែងហ្នឹងណាមិនមែនថាស្រុកណាស្រុកណាទេស្រុកនេះក៏អញ្ចឹងដែរនឹងយើងលើកអំពីតតភាពជាក់ស្ដែង ដើម្បីឲ្យញាតិញោមកូនប្រុសកូនស្រីនឹងឯងត្រូវ ជ្រាបត្រូវយល់ដឹងកន្លែងហ្នឹងហ្នឹងហើយម៉ែឪនៅរស់អ្នករវេះសន្សំបនជូនមហូបចំណីកប់ជូនគោរពអ្នកមានគុណជូនគាត់ពិសាមុនអ្នក បានបនជា ប្រកាសសំពុតអាវស្លៀកពាក់បើប្រឡាក់បោកហាលបាត់ប្រព្រឹត្តល្អមកចត់ នេះជីវ័តកូនប្រុសស្រីអាហ្នឹងដែលយើងត្រូវធ្វើនេះម៉ែឪនៅរស់នេះល្អពិសេសណាស់ ណាធ្វើបុណ្យតនខែភ្លឺកំចាំគាត់ឈឺស្លាប់មរណាទៅជុំបងប្អូនមកវេដាដល់គុណរូបាអាត្មាគាត់នោះចាំដល់ទៅពេលគាត់ស្លាប់ហើយយកធាតទៅដាក់វត្តឲ្យគាត់ស្ដាប់ធម៌ស្ដាប់អាវាអត់មានន័យទេជួនកាលយកទៅដាក់ក្រោមព្រះយកទៅដាក់ចោលក្រោមបលាំងព្រះយកទៅដាក់ចោលនៅប្រជេត ដីនឹងមកខូបមួយខែមួយឆ្នាំរហូតដល់ផ្លេចលែងនឹកឃើញទៀតក៏មានដែរ ហ្នឹងហើយតែបើកូនខ្លះកូនល្អអញ្ចឹងទៅ គេប្រតិបត្តិម៉ែឪតាំងពីគាត់នៅរស់រហូតដល់គាត់ស្លាប់ទៅហើយវិច្ខ្ចប់ធាតធ្វើកលែងរៀនដាក់ត្រឹមត្រូវមាន ប្រស្ដោបមានបច្ចេកដីអីចឹងទៅតម្កល់ទុក សម្រាប់ជាទីសក្ការៈរលឹកដល់បងដល់ប្អូនដល់កូនដល់ចៅឲ្យនឹកនាដល់ឆ្អឹងម៉ែដល់ឆ្អឹងឪ តែបើកលែងខ្លះដុតម៉ែដុតឪហើយតែស្លាប់ហើយសូនលែងជឿបនបាបលែងជឿមគ្គផលកម្មធ្វើបនឧទ្ទិសជូនដំដល់ក៏លែងជឿហើយធ្វើក្រណអបរពតាមប្រពៃនេះយកឆ្អឹងចោលនៅវត្តបាត់ក៏មានដែរចឹងណាញោមណាឥឡូវគាត់នៅរស់នេះគឺជាពេលនឹងឱកាសល្អសម្រាប់កូនប្រុសសម្រាប់កូនស្រីស្វែងរកបុណ្យទៅរកបុណ្យឯណា ពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យតម្លៃម៉ែឪនេះណានឹងជាទេវតាដើមជាអាចារ្យខាងដើមនឹងជាអាហុណ័យបុគ្គលជាព្រះរហន្តជាព្រះព្រំនៃកូនប្រុសកូនស្រីនេះសត្វតងារសត្វតនាមដែលមានបុណ្យស័ក្តិបុណ្យបារមីខ្ពស់ខ្ពស់ដែលយើងគោរពឲ្យកើតកើនចម្រើននៅបុណ្យនៅបារមីរបស់យើង តែប្រសិនណាបើយើងអត់បានគោរពម៉ែគោរពឪទេណាបាបកម្មនឹងជំរុញឲ្យយើងនេះកើតជាតិណាណាគឺជាអ្នកក្រជាអ្នកលំបាកហើយបើសិនជាកើតជាម៉ែជាឪគេកូនអត់គោរពអត់ប្រតិបត្តិដូច បច្ចុប្បន្ននឹងអញ្ចឹងឥឡូវទទួលស្គាល់ញាតិញោមពុតបរិស័ទខ្លះ ជាម៉ែជាឪក៏ប៉ុន្តែមិនបានទទួលការគោរពប្រតិបត្តិបូជាឧបត្ថម្ភពីកូនប្រុសកូនស្រីទេ ហើយកំបាច់ត្អូញណាយាយកុំបាច់ត្អូញណាតាអេកូនខ្ញុំអត់ច្រឡំគេកូនខ្ញុំហេតុអីក៏មិនដូចជាកូនគេ ចេះ ដឹងគុណម៉ែគុណឪខែមនសន្តរដូវគេមាននំណែចេកដងសម្លៀកបំពាក់ ផ្ងោតទឹកជូនម្ដាយជូនឪពុកគេ ធ្វើបន់ធ្វើទានបច្ច័យទាំងឡាយ4គេប្ររពកម្មវិធីអឹកកន្ធឹកលើកកម្ពស់យោសាក់ម៉ែឪគេឲ្យចោះកូនខ្ញុំលោកឲ្យលោកបិចក៏មិនដូចកូនគេបាច់ត្អូនទេមកពីជាតិមុនឯងពងកើតដែរហ្នឹងសម្ដីអាក្រក់សម្លក់ដាក់ម៉ែហ្នឹងហើយម៉ែឪនិយាយស្ដីបដៅទៅក៏មិនស្ដាប់ម៉ែឪនិយាយទូនមានមិនត្រេកអរ ពេលម៉ែឪនិយាយស្ដី ថាច្រើនទៅថាម៉ែល្អូណាស់ខុសពីម៉ែឪគេ បើកភ្នែកឡើងជេរបើកភ្នែកឡើងស្ដីម៉ែថាពាក្យម៉ែពាក្យឪមានជំរឿគឺនិយាយដើម្បីរក្សាហុំក្រងកូនខ្លាចកូនលំបាកខ្លាចកូនវេទនាតែកូនទាំងអស់គ្នាច្រើនតែយល់ច្រឡំថាម៉ែឪហ្នឹងដូចម៉ែឪគេមិនចេះប្រើពាក្យផ្អែមល្ហែមតើបើឯងមិនបាន ចរិតវាមិនកើតឲ្យម៉ែឪនិយាយល្អមិនដល់ញោមណោះអញ្ចឹងណាយើងមកជាតិនេះកូនវាមិនសូវស្ដាប់កូនមិនសូវតាមមកវិជាតិមុនអាក្រក់អញ្ចឹងណាញោមនិយាយអញ្ចឹងចុះឲ្យនិយាយខ្លះជ្រះអែលបន្តិចឲ្យដឹងខ្លួនពីមុនមកអាក្រក់នៅក្នុងមេត្តាបេតោសោតមានសម្ដែងថា ប្រសិនបើយើងបំរើម៉ែបំរើឪណាកើតជាតិណាណាគឺជាអ្នក បរិបូរដោយបារមីបរិបូរដោយបុណ្យកុសលបញ្ញនិធិបានសម្បត្តិទាំងឡាយ3មនុស្សទេវតាព្រះនិព្វានព្រះសម្មាសម្ពុទ្ធបានទៅកាន់ព្រះនិព្វានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយបារមីបធានតាប្រធាននៃបារមីទាំងឡាយទាំង30នឹងឯងដោយសារព្រះអង្គមាននៅកតញ្ញូកតវេទីខន្តិសច្ចៈកតញ្ញូមានកម្ពូលនៃធម៌ទាំងឡាយនេះព្រះសម្មាសម្ពុទ្ធបានសន្សំហើយ ហ្នឹងហើយអ្នកណាបានតបស្នងសងគុណមេត្តាបិតាប្រតិបត្តិមេត្តាបិតាបានកើតជាប្រអិនសហសនេតមានភ្នែក1000ណាប្រអិននឹងឯងបានកើតជាប្រអិនរក្សាហុំក្រងមានអំណាចលើទេវតាទាំងពួងក៏បានប្រតិបត្តិចំពោះមេត្តានិងបិតានេះដែរស្រាប់តនេះញោមតែបើអ្នកណា មិនគោរពម៉ែមិនគោរពឪតែងតែប្រើម៉ែតែងប្រើឪដូចជាខ្ញុំបំរើកើតជាតិណានាជាអ្នកក្រលំបាកខ្ញុំក៏ចេះគេគ្រប់ជាតិជឿអត់ញោមពាក្យថាខ្ញុំឲ្យកញ្ចេះនេះអាក្រក់ស្ដាប់ណាស់ណាញោមតែវាពិតលោកសុតរ៉េតនឹងនិយាយផុយផុយចឹងទេញោមមិនចេះសូវផ្អែមឡើយផ្អែមដល់ដបងតាមម៉ាស៊ីនក្តៅឲ្យតោះលឿន ហ្នឹងហើយចម្រើនពរជម្រាបជូនញាតិញោមពុទ្ធបរិស័ទយើងឲ្យឲ្យបានជ្រាបទាំងអស់គ្នាថាអ្នកណាដែលមិនបាន ប្រតិបត្តិម៉ែឪតែងតែប្រើម៉ែប្រើឪបង្គាប់ម៉ែបង្គាប់ឪកើតជាតិណាណា ជា ខ្ញុំគេគ្រប់គ្រប់ជាតិ ម៉ែអើយមើលផ្ទះឲ្យខ្ញុំផងម៉ែអើយដាក់បាយជ្រូកផងម៉ែអើយដឹកគោចងផងម៉ែអើយ មើលឲ្យអូនផងគក់កណាត់កតបបោករឹងបោកអីឲ្យកូនខ្ញុំផងណាម៉ែអើអានឹងសំពូចក្រសំពូចខ្ញុំគេណាញោមណែអ្នកណាដែលធ្លាប់ប្រើម៉ែប្រើឪឲ្យមើលកូនអ្នកណាប្រើម៉ែប្រើឪឲ្យមើលចៅ ហើយមួយខែឲ្យ10រៀលមួយខែឲ្យ20រៀលថាឯងអស់ចាហ្នឹងដូចជួលកម្លាំងម៉ែអញ្ចឹងណាញោមណែបើសិនជាយើង ឆ្លាតកំប្រើម៉ែកំប្រើឪបើយើងឆ្លាតកុំបង្កប់ម៉ែកុំបង្កប់ឪនឹងម៉ែឪគាត់ដឹងហើយណាបើយើងឆ្លាតយើងដឹងកិច្ចម៉ែអើយកូនបាននៅផ្ទះទេណាម៉ែ ម៉ែឯងជួយអើតអើតផ្ទះកូនផង ប្រាប់តែប៉ុណ្្នឹងមិនបាច់ប្រកបឲ្យមើលនេះមើលនោះទេតែគាត់មើលផ្ទះហើយគាត់មើលទាំងអស់ហ្នឹងណោះញោមណោះណោះញោមណោះមិនអឺអើរលោកផងបែបមិនតាន់បានបបហ្នឹងកាលណាដែលម៉ែឪគាត់ មើលផ្ទះហើយគាត់មើលទាំងអស់ហើយតែគេឲ្យ មើលផ្ទះហើយមុខតម៉ែដើរជុំវិញផ្ទះមើលទៅកន្លែងទាស់ត្រូវបោះត្រូវជ្រះត្រូវបោកត្រូវគក់គាត់មើលទាំងអស់ហ្នឹងណោជាពិសេសអ្នករោងចក្រមកដោះកៅអៅព្រុសមកដល់ផ្ទះអស់កម្លាំងដោះកៅអៅព្រុសនឹងអកោមួយចាន ក្បាក់ត្រាំក្បែរពីងម៉ែឪគៀងគៀងគៀងគៀងបោកខ្ទេចអត់សល់លីអូឯង ណអ្នកកំប៉ាលណបោកខ្ទេចញោមមានសល់ទេនឹងកាលពីតូចធ្លាប់លៀងនឹងគូតជំរះមុនតិលឲ្យកូនហើយដល់តែពេលចាស់ហើយនៅតែលៀងគូតជំរះមុនតិលឲ្យចៅតទៅទៀតហ្នឹងហើយមិនបាច់ប្រាប់គាត់ឲ្យវែងឆ្ងាយទេគាត់ដឹងជាងយើងតទៅទៀតមែនទេ ចឹងក្រាន់តែចម្រើនពោជំរាបជូនយ៉ាងខ្លីត្រឡប់មកវិញថាបើនរណាប្រើម៉ែប្រើឪបង្កប់ម៉ែបង្កប់ឪកើតជាតិណាណាគឺជាអ្នកបំរើគេគឺជាអ្នកខ្ញុំណាទីតលលំបាកនឹងវេទនា ព្រោះតែធ្លាប់ធ្វើបាបឪពុកធ្វើបាបលោកម្ដាយអញ្ចឹងយើង ជាកូនប្រុសយើងជាកូនស្រីក្របក្របបីប្រតិបត្តិ ចំពោះលោកឪពុកនិងអ្នកម្ដាយដែលគាត់ធ្លាប់ចិញ្ចឹមបីបងថែរក្សាយើង ដោយបច្ច័យទាំងឡាយ4មានចៃវរៈបានទទួលការស្លៀកពាក់សម្លៀកបំពាក់ដែលគាត់បានទិញជូនយើង តាំងពីតូចរហូតដល់ធំមិនអស់លុយតិចទេចំណីអាហារនំនែកចេកដូងគាត់តែងតែទិញមកផ្ញើកូនគាត់តែងតែឧបត្ថម្ភឲ្យកូនបានហូបចុកនឹងឲ្យបានបរិភោគនៅអាហាររសជាតិឆ្ងាញ់ ចំណាយកម្លាំងចំណាយទាំងប្រាក់ធនធានដើម្បីឲ្យកូនបានបរិភោគចិញ្ចឹមឲ្យយើងមានភាពធំធាត់លូតលាស់មកទល់គ្នានឹងបច្ចុប្បន្ននេះអស់លុយមិនតិចទេទីសេនាសនៈផ្ទះសំបែងនឹងយើងធ្លាប់ជ្រកកោនជាមួយនឹងគាត់ពេលយើងឈឺយប់ប្រលប់មិនថាថ្ងៃយប់ស្រីឃ្លានបើណាបំបៅដោះទាំងយប់នឹង កូនស្រីឃ្លានពេលថ្ងៃបំដៅបំបៅដោះពេលថ្ងៃពេលកូនក្តៅខ្លួន ណាងើបជូតបបោអង្អែលថែទាំបញ្ចុកថ្នាំឬក៏ទៅពេទ្យនឹងទៅទីណាកន្លែងណាអុជធូបបងបន់ស្រន់បួងសួងអស់លុយអស់កាក់ចំណាយអស់ទាំងទ្រព្យសម្បត្តិគេអកមរតកទាំងឡាយដើម្បីឧបត្ថម្ភចិញ្ចឹមកូនឲ្យមានសុខភាពល្អឲ្យមានការរស់នៅប្រសើរឥឡូវដល់ពេលដែលយើងនឹងឯងត្រូវតបស្នងចិញ្ចឹមគាត់វិញហើយណាញោមណោ គាត់ធ្លាប់ចិញ្ចឹមយើងយ៉ាងណាយើងចិញ្ចឹមយ៉ាងនោះវិញភារកិច្ចណាដែលម៉ែឪធ្វើមិនបានគាត់ចាស់ជរាហើយត្រូវការពឹងពាក់ឲ្យកូនជួយពឹងពររកកូនធរៈណាដែលយើង គួរជួយគាត់បានយើងត្រូវតែជួយទោះរវល់ប៉ុណ្ណាយើងអាចដាក់ភារៈនោះមកដើម្បី ជួយឪពុកជួយម្ដាយហើយសូមរក្សាពូជពងវងត្រកូលរបស់លោកឪពុក លោកម្ដាយឲ្យបានល្អសាងកតញ្ញូកេរ្តិ៍ឈ្មោះជូនពូជពងវងត្រកូលឲ្យស័ក្តិសម ណាជាពូជដ៏ល្អពូជមាន សិលធម៌ពូជមានគុណធម៌ដែលគេតែងតែគោរពស្រឡាញ់សូមកូននឹងឯងជួយរក្សាពូជពងវងតកូលនោះហើយធ្វើជាទាយាទចរិយាល្អដើម្បីទទួលនៅមរតករបស់លោកឪពុកអ្នកម្ដាយចេះចំណាយដើម្បីចិញ្ចឹមម៉ែចិញ្ចឹមឪចិញ្ចឹមបុត្រភរិយា នឹងចេះធ្វើបន់ធ្វើទានកប់ទុកក្នុង ពុទ្ធសាសនា សង្គ្រោះដល់អ្នកជនក្រីក្រទុរគតលំបាក ហ្នឹងហើយហើយត្រូវចេះធ្វើបន់សន្តាននៅ ពេលណាដែលលោកឪពុកលោក ម្ដាយចែកឋានទៅកាន់បរិយលោកខាងមុខហើយក៏ដើម្បីធ្វើជូន ចំពោះគាត់ក្រែងជាគាត់ផ្លត់កតេកាលពីនៅរស់គាត់ធ្លាប់សម្លាប់សត្វធ្លាប់លួចទ្រព្យសម្បត្តិអ្នកដតីធ្លាប់បោកបញ្ឆោតអ្នកដតីដើម្បីយកទ្រព្យយកសម្បត្តិមកចិញ្ចឹមកូនក្រែងបាបកម្មទាំងឡាយនោះ ប៉ះពាល់ជំរុញឲ្យលោកឪពុកលោកម្ដាយតកើតក្នុងទីទាបចឹងកូនចៅប្រុសស្រីត្រូវរៀបចំទ្រព្យសម្បត្តិធ្វើបុណ្យសន្តានឧទ្ទិសជូនចំពោះ លោកឪពុកនិងអ្នកម្ដាយពេលដែលគាត់ចែកឋាន ទៅ តែប្រសិនបើលោក មានបុណ្យល្អកើតទៅជាទេវតាសោយសម្បត្តិជាសុខហើយនោះបុណ្យនឹងឯងកូនចៅធ្វើដើម្បីជំរុញលើកដំកងដំកើងលោក ឲ្យរឹងរឹតតែចម្រើនដោយបនជាភ័យយោភាពតទៅទៀតមួយយ៉ាងក៏ជាបនជាកំណប់ត្រប់សម្រាប់យើងដកវិជ្ជស្ពាយទៅកាន់លោកនាយខាងមុខទៅទៀតណាប៉ុណ្ណាអនុមោទនីអូយហត់ណាស់ញោមប៉ុណ្ណឹងចោះសំលមមតាមការវេលាពិរោះមិនពិរោះក៏ដោយសុំចប់ហ្នឹងហើយហើយការលើកសំដែងបធរទេសនា មិនបានពេរោះពេសាចាកឃ្លាតពីទឹកបតីអព្យាស្រ័យរបស់លោកតាលោកយាយកវីពហុសោតប្រាសច្ចៈទំនៀមទម្លាប់បទប្រពៃណីរបស់អស់លោកយ៉ាងណាក៏សូមខន្តីអភ័យអត់ទោសដល់អង្គខ្ញុំប្រកករណាអាត្មាភាពជាអ្នកសម្ដែងពធទេសនាផងនិងបើពីរោះក៏ត្រេកអរ នឹងក្នុងចិត្តតែបើមិនទៅរស់ទេបោះចោលទុកកន្លែងនឹងទៅព្រោះអ្នកម្ចាស់បុណ្យអ្នកមុនណាញោមណានឹងហើយបើពីរស់ក៏យកទៅតែបើមិនពីរស់តលាក់ចោលកដាផ្លូវក៏អាត្មាមិនថាព្រោះអីអាត្មាសំដែងពធទេសនាតាមការអរតទនានិមន្តហើយតាមបញ្ញាចេះចាំតិចតួចស្ដួយស្ដើងប៉ើងរើងបៃរៃ ខ្លួនក៏នៅក្មេងសំលេងក៏មិនតាន់ល្អអំពងកក៏វាមិនសូវស្រួលអញ្ចឹងមានតែលៃលកយកពេលវេលានេះ បញ្ចប់នៅពធទេសនាទៅតាមការវេលានេះ តែមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមុំពុតផ្ដំនៅបុណ្យកុសលដែលកើតអំពីធម្មទាន និងអមិសទានដែលលោកអ្នកម្ចាស់បុណ្យព្រមទាំងលោកយាយលោកតាឧបាសកឧបាសិកា បានប្រព្រឹត្តធ្វើក្នុងថ្ងៃ នេះសូមឲ្យបានជាបុណ្យជាប្រយោជន៍ដល់បពការីជនមានមេត្តាបិតាជាដូនជាតាសាច់សាវលហិតមិត្តសម្លាញ់ដែលលោកបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយសូមឲ្យលោក បានត្រេកអរទទួល នៅបុណ្យកុសលនេះបានរួចចាក់រំដោះអំពីទីទុកលំបាក ទៅកើតក្នុងទីដ៏ប្រសើរម្យ៉ាងទៀតបុណ្យកុសលនេះសូមបានជាបច្ច័យហុំក្រងរក្សានៅលោកតាឧបាសកមានម៉ើនិងឧបាសិកាឈុនអូនដែលមាន ប្រជញ្ញរស់នៅសពថ្ងៃនេះសូមឲ្យលោក មាននៅ សុខភាពល្អជន្មាយុយឺនយូរគង់ជាម្លប់ដល់កូន ប្រុសដល់កូនស្រី និងជូនបុណ្យកុសលដល់លោកតាលោកយាយធានាធិបតីដែលស្ដាប់ពធទេសនានាវេលាគ្រាឱកាសនេះ សូមឲ្យបាននៅសម្បត្តិបញ្ញាសមាទិដ្ឋិជាបច្ច័យរួចរំដោះចាក់ទុកគ្រប់គ្រប់គ្នាអនុមោទនីព្រះធម៌ទេសនាកសនមត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង